ការប្រឹងប្រែងដើម្បីទទួលយកមកដើម្បីចងជាក្បូនឆ្លងទៅកាន់ត្រើយនាយជាទីពឹងគឺប្រព្រឹត្តទៅដោយទានសិលភាវនាឬក៏សិលសមាធិបញ្ញាមានការអប់រំចិត្តបណ្ដាទទួលអារម្មណ៍បណ្ដា ដែលជាការពិតហើយប្រគល់ឲ្យវិញ្ញាណទាំងគណៈដែលទទួលដឹងអារម្មណ៍ហ្នឹងដោយកំណត់វិញ្ញាណហ្នឹងមិនមែនជាតួអត្តាកំណត់បានតលចែកវិញ្ញាណហ្នឹងឲ្យដាច់ពីរូបទាំងបើមិនអញ្ចឹងវានៅសមោហៈខណៈហ្នឹងហើយសម្គាល់ថាជាខ្លួនយើងហ្នឹងអ្នកទទួលដៅតិចឬអ្នកឃើញអ្នកឮដឹងក្លិនដឹងរស ខ្លួនយើង ដឹងសក់ដឹងຕົកគេសរសើរគេនិន្ទាអីខ្លួនយើងអ្នកទទួលតលតែកំណត់រូបដោយរូបកម្មដ្ឋាន ជាធាតមិនដឹង ដី ទឹកភ្លើងខ្យល់អាកាសធាតុមហាភូតរូប4ឧបាទេយរូបដោយឡែកជាធាតមិនដឹងចឹងទៅបាន ជីវិតយើងរស់នៅរាល់ថ្ងៃហ្នឹងគឺវាមិនមែនមានតែរូបកាយទេវាមាននាមធម៌ដែលបង្អោនទៅដឹងអារម្មណ៍វេទនាសញ្ញាសង្ខារវិញ្ញាណហៅថានាមនាមហ្នឹងគឺបង្អោនទៅដឹងដល់ទៅចែកដាច់ពីរូបទៅនាមហ្នឹងវាអត់មានសរីរៈអត់មានរូបអត់មានស្រី អត់មានប្រុសជាសភាវៈដែលអាស្រ័យនឹងវត្ថុរូបកើតឡើងអញ្ចឹងដូចជាអណ្ដាតជាគៀងអញ្ចឹងអាស្រ័យនឹងវិឆេះអញ្ចឹងអណ្ដាតវាមិនមែនសត្វបុគ្គលមិនមែនអត្តា អណ្ដាតភ្លើងនឹងយ៉ាងណាវិញ្ញាណនឹងដូចអណ្ដាតភ្លើងអញ្ចឹងចឹងអឺចេតសិកហ្នឹងយើងរៀនអភិធម្មបានយើងឮពេចេតសិកហ្នឹងដូចពន្លឺអញ្ចឹងទៅចឹងអណ្ដាតជាងគៀងហ្នឹងគឺជាឈ្មោះក្នុងការប្រៀបធៀបហ្នឹងឯងគឺ ដូចជាវិញ្ញាណនេះវិញ្ញាណធាតនេះណាអានឹងឯងអានឹងត្រៀបដូចជាអណ្ដាតចង្គៀងហ្នឹងហើយរូបហ្នឹង ដូចជាប្រឆេះចឹងទៅចឹងហ្នឹងឯងហើយប្រេងចង្គៀងហ្នឹងដូចជាប៉ុនដែលសម្រាប់ឲ្យយើងរស់ហើយកូនចៅសពថ្ងៃ ខ្លះអត់ស្គាល់ចង្គៀងគ្នាកើតមកផុតចង្គៀងហ្នឹងទៅមានតែអកិសនីអីអីចឹងទៅ ប៉ុន្តែនៅរូបភាពអីអីចឹងទៅចាំមើលនៅក្នុងសាផារីអីយើងសរសេរអសរខ្មែរចង្គៀងទៅចេញមកចង្គៀងអីចង្គៀងអីហ្នឹងហ្នឹងគឺ គេមានប្រឆេះដាក់ឲ្យបឺតប្រេងមកគេឲ្យទៅឆេះចឹងទៅវាមានពលឺហ្នឹងឯងហ្នឹងយើងយកចង្គៀងហ្នឹងមកធ្វើជាឧបមា ហ្នឹងឯងជីវិតយើងរស់នៅដោយសារបុណ្យក្នុងកំណើតជាមនុស្សដោយគុណមេត្តាបិតាអីក្នុង ជីវិតដែលយើងកើតមកទំនុកបំរុងចិញ្ចឹមបីបាច់មើលថែហើយដូចគុណចាស់ចូលកាន់ពភ្នោះអញ្ចឹងឆាប់ដឹងគុណមេត្តាបិតាពីព្រោះតំណាក់តំណងទៅនឹងគុណនឹងមាននៅក្នុង បត្រៃ3ដកអត្តកថាតេតួងនឹងការបំពេញ របស់ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងប្រោះ ពុទ្ធបិតាប្របាទសិរីសទ្ធោទនៈហើយបានសម្រេចព្រះរហັດបរិនិព្វានស្ដេចយាងទៅឋាន តាវតឹងសម្ដែងព្រះវិធម្មពុទ្ធមេត្តាដែលបដិសន្ធិឋានតោសិតយាងមកស្ដាប់ពធัวសម្រាប់សោតាបត្តផល ជាកាយសក្ខីបុគ្គលហើយព្រះអង្គតែងតែសរសើរទាំងសរសើរដូចជាមេតោបោសកៈសោតអីដែលព្រះអង្គទទួលថាតខៈគេណាគឺថាល្អណាស់ ដែលអ្នកបានទំនុកម្រងក្នុងការដែលស្វែងរកអាហារភោជនបានហើយក៏ចិញ្ចឹមមេត្តាបិតានឹងល្អណាស់បុគ្គលណាដែលស្វែងរកអាហារភោជនដោយធัวចិញ្ចឹមមេត្តាបិតានឹងគឺជាអ្នកដែលបានជួបប្រសពនៅបនច្រើនណាហ្នឹងឯងដែលព្រះអង្គសម្ដែង ពហុំបញ្ញាំងប្រសវៈតេហ្នឹងតែបានជួបប្រសពនៅបនច្រើនណាស់ហ្នឹងគឺព្រះអង្គទ្រង់អនុញ្ញាតសំបីភិក្ខុណាបព្វជិតមិនមែនចិត្តទៅឲ្យអីកុហកបានទេណាចឹងគឺណាញ៉ាំងសទ្ធាគេឲ្យធ្លាក់ចោត្រូវអាបត្តិគួរដល់បពាជានិយកម្មអីអីចឹងទៅទៀតប៉ុន្តែដល់ទៅជាមួយញោមប្រុសស្រីណាគុណចាស់ បានចៃវរដែលសង់ចែកមួយត្រៃពីរត្រៃអីចឹងជូនញោមអីបានព្រះពុទ្ធអង្គទ្រង់សរសើរទៀតទាំងវិខមួយអង្គដែលចិញ្ចឹមមេដាបៃតាព្រះពុទ្ធអង្គទ្រង់សរសើរសរសើរហើយព្រះអង្គសម្ដែងសវណ្ណសាមជាដកទៀតណាប្ររពរឿងភិក្ខុដែលចិញ្ចឹមមេដាបៃតាហ្នឹងបានសម្ដែងសវណ្ណសាមហ្នឹងចឹងហើយ ប្រកាសសច្ចធัวទៅពិខុដែលចិញ្ចឹមមេដាបិតាហ្នឹងសម្រេចសោតាបតិផលទៀតហ្នឹងហើយអញ្ចឹងគឺនៅក្នុងការដែលគុណចាស់គង់នៅក្នុងពភ្នោះហ្នឹងឆាប់ដឹងគុណមេដាបិតាដឹងគុណធម៌មនុស្សធម៌អីអីចឹងខ្មែរយើងបុរាណគឺចូលចិត្តចូលចិត្តឲ្យកូនបួសហ្នឹងហើយ4 5ភាសាអីចឹងទៅ មិនបានគិតថាឲ្យបុះរហូតអីទៅទេបើបានបុះរហូតម្អងម្អងគឺដូចជាប្រចៅអធិការអីចឹងទៅពីដើមមិនសូវហៅប្រចៅអធិការច្រើនតែហៅលោកគ្រូសង្ឃ សក្រាចមិនបានហៅសង្ឃរាជអីចឹងហ្នឹងសក្រាចសក្រាចចឹងទៅអឺហ្នឹងឯងព្រះអង្គគ្រូសគត់ទៅហៅព្រះសពចឹងចឹងទៅមិនងាយបានទេតែបានដល់លោកគ្រូសោតអីចាក់សិក្ខាបទអីអីចឹងមកហ្នឹង គឺល្អណាស់ដែលហៅថាអ្នកអន្តិតអ្នកអន្តិតហ្នឹងគឺល្អណាស់ គឺថាពីដើមទៀត50 60ឆ្នាំមុនអីហ្នឹងគឺមានតម្លៃអន្តិតតិតហ្នឹងហៅថាបរោះដើមទ្រូង5ហាត់ដើមទ្រូង5ហាត់ហ្នឹងគឺវត្តធ្ពន់ទ្រូង5ហាត់ហ្នឹងដែរអញ្ចឹងយើងចេះយកមកនិយាយទៅអត់បានបួសផងអីចឹងទៅក៏និយាយដល់រឿងក្លាហានថាដើមទ្រូង5ហាត់អីចឹងទៅប៉ុន្តែប្រវត្តិវាតេតួងមកអំពីបានបួសបានគេហៅថាបរោះដើមទ្រូង5ហាត់ហ្នឹង វត្តពន់ទ្រូងហ្នឹងវា5ហាត់ទៅនៅ ពេលដែលលោកគ្រួងចៃវរទៅកុំឲ្យវាតតតាយលោកចងវត្តពន់ទ្រូង វត្តពន់វត្តថៈហ្នឹងប្រែតែសម្ពុតវត្តពន់ណាវត្តធៈពន់ធៈហ្នឹងវត្តពន់ធៈវត្តពន់យើងអានញប់ទៅ ទៅវត្តពន់ទៅវត្តពន់ធៈសម្ពុតសម្ពុតចងចងស្អាតទាំងចងឲ្យលើចកេះ កវាត់ចកេះមិនស្អាតទៅវិញទេនឹងឲ្យចង់ឲ្យលើចកេះមកស្អាតនឹងគឺបរិមណ្ឌលចឹងទៅហើយមានពាក្យខ្មែរយើងថាស្រឡាញ់ស្រីឲ្យបួសស្រឡាញ់ភ្នោះឲ្យសឹកយ៉ាងទៅទៀតស្រឡាញ់ស្រីឲ្យបួសហ្នឹងគឺបួស4 5ភាសាអីចឹងទៅ បានសិក្សារៀនសូត្រចេះដឹងហើយមានគុណធម៌ដើម្បីមកសង្គ្រោះ បុតភេរយាអីអីទាំងអស់ហ្នឹងការសង្គ្រោះបុតភេរយានេះគុណធម៌ប្រអិននមស្ការទាំងប្រអិនចេញពីវិជ្ជយន្តប្រាសាទមកសំពះមកផែនដីពិសេសគឺប្រសង់ទាំងសម្មាបព្វជិតេវន្ទេប៉ុន្តែផុតពីប្រសង់មកគឺយេកហដ្ឋាបញ្ញករាសីលវន្តតោ ឧបាសកាណាគឺថាក្រហោះណាដែល ជាអ្នកធ្វើបន់គាត់ណាយេកហដ្ឋាបញ្ញករាហ្នឹងពាក្យរបស់ព្រះអិននៅ ក្នុង សក្យសង្យុត្តកេតវៈហ្នឹងហើយសីលវន្តោ បាសកាបាសកបាសកាអ្នកដល់បត្រៃណគុំហើយមានសិលហើយនេះនេះនេះត្រង់ដែលធម្មមេអ្នកទារាំងប៉ោសេនតេនេះជាអ្នកចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធัวទេ ណមសាមិមេតល័យតេនេមេតល័យយើងយើងជាប្រអិនហ្នឹងណមស្ការដល់ក្រហោះនោះណាតេហ្នឹងវាទទួលពីយេមកទៀតយេហ្នឹងគឺយេយេអីខ្លះអីខ្លះហ្នឹងយេកហដ្ឋាបញ្ញករាសីលវន្តោបាសកាធម្មេនៈតិរាំងបោសេនតេតេហ្នឹងហ៎ នឹងឯងអ្នកម៉ាសាមីណានឹងប្រអិនអញ្ចឹងបានដីថាការដែលទោះជាចាកសិក្ខាបទទៅ ជាក្រហោះនឹងប្រព្រឹត្តទៅតាមគុណធម៌ទាំងអស់នឹងដែលសកៈទេវរាជបានពោលហ្នឹងហ្នឹងប្រអិននមស្ការណាហើយឋានៈរបស់ប្រអិនហ្នឹងគឺអ្នកដែលបាន ត្រៃវេទក៏នមស្ការប្រអិនដែរគឺណាមៀងនមសន្តេទេវជាហើយស្ដាច់នៅលើផែនដីនេះ ដាច់នៅលើផែនដីទាំងអស់ហ្នឹងណាសពេភូមិចក្ខតិយាក៏ក៏នមស្ការប្រអិនដែរមហារាជទាំង4ក៏នមស្ការប្រអិនទេវតាដែលមានស័កមានយសនៅឋានតាវតឹងក៏នមស្ការប្រអិនដែរប៉ុន្តែប្រអិនបែរជាត្រឡប់មកជាមួយប្រសង់គឺបានបានសម្ដែងហើយចឹងកណាអហញ្ចសិលសម្បានេចរៈរតសមាហេតេហ្នឹង គឺបព្វជិតដែលមានសិលមានការតម្កល់ចិត្តណាអស់រាត្រីដល់យូរសមាបព្វជិតេវន្តេហ្នឹងព្រះមចរិយបរាយនេហ្នឹងគឺថា ថ្វាយបង្គំហើយនឹងគឺប្រសើរដងដំពងពោះឲ្យទេវតាប្រអិនប្រព្រំទាំងអស់ហ្នឹងជាមួយនឹងប្រសង់ហ្នឹងទាំងកំចាំបាច់ដល់ទៅប្រសង់ត្រួតត្រងពុទ្ធកាសាវៈព្រះឧបល័យសម្ដែងថាបន្ថេទិសវាអ្នកកាសាវាំងឆັດនិតាំងមលហៈមខេតាំងសេរសាអញ្ញលឹងកាត់ថ្វាវន្តិតាពាំងឥសិទ្ធិជាងក្នុងបៃដកលេខ72អបទានទាំងព្រះឧបល័យសម្ដែង ថាបើឃើញគេចោលសម្ពុតកាសាវៈហ្នឹងនៅដីប្រឡាក់ប្រលោះ ដោយទូលីដីសៅម៉ងអីចឹងទៅក៏ត្រូវតែសេរសាអញ្ញលឹងកាត់ថ្វាទៅធ្វើអញ្ញលីកម្មរាមដៃ10ដាក់លើសេរសាវន្តិតាពាំងអីសិតទីជាងក៏3នមស្ការថ្វាយបង្គំ នៅសម្ពុតកាសាវៈហ្នឹងទងជ័យអីសីទងជ័យអ្នកដែលស្វែងរកនៅគុណដ៏ធំហ្នឹងឯងចឹងព្រះអីសីហ្នឹងគឺព្រះថា បញ្យលពុទ្ធព្រះវិជ័យកពុទ្ធហើយនឹងប្រសង់ចឹងប្រសង់អីសីហ្នឹងដូចអនាថបិណ្ឌកៈទេវបុត្រ បានយាងមកសម្ដែងអំពីប្រយោជន៍នៃវត្តចេតពុនថ្វាយព្រះរាមាប្រភេទអញ្ចឹងចឹងទាំងហេតាំងចេតវណ្ណังអសិសង្ខៈនិសេវិតាំងអវុទ្ធាំងធម្មរាចេនៈសញ្ជាបេតិសញ្ជាអ្នកនាងមៈមៈនេះគឺវត្តចេតពុននេះមាន ប្រយោជន៍ដល់ការគង់នៅ នៃ សង្ឃដែលជា អ្នក ស្វែងរក នៅគុណអសិសង្ខៈ អិសិអិស័យហ្នឹងអ្នកស្វែងរកនៅគុណសីលគុណសមាធិគុណបញ្ញាគុណហ្នឹងណាអិសិសង្ឃៈនិសេវិតាំងហ្នឹងជាទីគង់អាស្រ័យនៅនៃប្រសង់អ្នកស្វែងរកនៅគុណហ្នឹងទាំងព្រះសម្មាសម្ពុទ្ធជាធម្មរាជណាជា ស្ដាច់នៃពធហ្នឹងក៏គង់អាស្រ័យនៅបៃតិសញ្ជានាងមៈមៈហ្នឹងនាំឲ្យខ្ញុំព្រះអង្គកើតបៃតិណាកើតបៃតិបៃតិសញ្ជានៈនេះហ្នឹងឯងគឺកើតបៃតិ មគ្គមគ្គហ្នឹងបេតិរបស់ខ្ញុំហ្នឹងហ្នឹងគ្រាន់តែលើកឡើងអំពីពាក្យថាអិសីហ្នឹងគឺអ្នកស្វែងរកនៅគុណទាំងហើយជា ពិសេសព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់តែងតែត្រាស់ដឹងជាពុទ្ធក្រោមមលុបសម្ពុទ្ធការសាវកតលបួសហើយបានបានត្រាស់ជាពុទ្ធអត់មាន ពុទ្ធអង្គណាមួយដែលបានត្រាស់ដឹង បានសัพពញ្ញុតញ្ញាណមិនតាន់បួសទេគឺថាតលតែ បានសម្ពុទ្ធការសាវកនឹងហើយទាំងដែលព្រះបល័យសម្ដែង ថាអភៈតេតាជាយេពុទ្ធា វត្តមាណាអនាគតា ភជេនានេអ្នកសុចន្តិតាស្មាអេតេនមសិយា ទាំងកັບប្រហែលដូច្នោះក៏បីនមស្ការថ្វាយបង្គំនៅសម្ពុតការសាវកទងជ័យរបស់ព្រះរហັດដែលប្រពុតគ្រប់ព្រះអង្គតែងតែបរិសុទ្ធនៅដោយសម្ពុតការសាវកនេះធជេនេនេអ្នកនេះធជេនធជេធជេទួងណាធជៈហ្នឹងទួងធជេអ្នកណា ដោយដោយទងធជេនេនេអ្នកណាធជេអ្នកនឹងអនេអ្នកអនេអ្នកហ្នឹងគឺនេះណាប្រែថានេះហ្នឹងឯងហំពេញបត់ហ្នឹងចឹងទៅនៅក្នុងសេចក្តីនេះដែលពុទ្ធបរិស័ទយើងរីករាយយើងអត់បានបួសហ្នឹងឯងប៉ុន្តែស្រឡាញ់អ្នកបួសហ្នឹងឯងរៀបវា បរភោគកាមគុណមែនប៉ុន្តែស្រឡាញ់ស្រឡាញ់ជ្រះថ្លានិងបព្វជិត បរិសុទ្ធប្រព្រឹត្តទៅដោយសិលចឹងនឹងឯងចឹងយើងអត់បានបួសយើងកសាងកុដិសាលា ព្រះវិហារអីសម្រាប់ប្រសង់គង់នៅចឹងតែជំនួសយើងហើយលោកគង់នៅជំនួសយើងចឹងណាអានឹងយើង បានចំណែកប៉ុនហើយដូចយើង ដាក់ក្រុមហ៊ុនហ្នឹងឯងយើងយើងអត់អត់ចេះធ្វើកិច្ចការងារហ្នឹងទេតែមាន អ្នកចេះធ្វើអ្នកចេះហ្នឹង បាទត្រូវការត្រូវការដើមទុនដែរហ្នឹងហើយអញ្ចឹងប្រាប់គ្នាមកម្នាក់មហ៊ុនម្នាក់មហ៊ុនម្នាក់មហ៊ុនមកបើកធ្វើរោងចក្រមួយហើយអ្នកដែលមាន ចំណេះជំនាញហ្នឹងធ្វើកិច្ចការងារហ្នឹងអញ្ចឹងទៅមិនបាច់មានប្រាក់អីដាក់ទេប៉ុន្តែមានចំណេះអាហ្នឹងក៏បានភាគហ៊ុនតាមហ្នឹងតាមដែលប្រជុំគ្នា តាមដែលកតិកាសន្យា គ្នាទៅអញ្ចឹងទៅហើយអ្នកដែលអត់បានទៅធ្វើទេដាក់តែប្រាក់ទៅ ដល់ទៅបានចំណេញមកគេចែកឲ្យហើយហ្នឹងហើយអញ្ចឹងគឺយ៉ាងណាមិញយើងអត់បានបួសក៏ពិតមែនប្រសង់មានឧបនិស្ស័យបួសប៉ុន្តែយើងកសាងកុដិសាលាព្រះវិហាររបងខ្លោងទ្វារសាលាកពតបិណ្ឌបាតប្រចាំថ្ងៃអីអីទាំងអស់ហ្នឹងប្រសង់អត់មានបច្ច័យ4មិនគង់នៅបានអត់មានចង្ហាន់រាល់ថ្ងៃហ្នឹងអញ្ចឹងហើយយើងអត់បានបួសមែនប៉ុន្តែយើងផ្នែកខាងបច្ច័យ4ទំនប់បំរុងដូចតបស្បៀងអញ្ចឹងហ្នឹងឯង ដើម្បីឈ្នះសង្គ្រាមហ្នឹងគឺជាជាសង្គ្រាមជាមួយនឹងកិលេសរៀងរៀងព្រះអង្គរៀងរៀងខ្លួនទេប៉ុន្តែបើយើងនិយាយជា បកលាធិដ្ឋាននៅក្នុងការធ្វើសង្គ្រាមរួមគ្នារវាងក្រោះបាពិជាតិនឹងព្រឹត្តទៅដើម្បីកម្ចាត់បងលោភៈទុសៈមោហៈដែលយើងប្រកាសថាជាសត្រូវនៅក្នុងពុទ្ធសាសនានឹងគឺលោភៈទុសៈមោហៈអញ្ចឹងយើងធ្វើកិច្ចការងាររួមគ្នានឹងគឺប្រសង់ត្រួតត្រងបត្រៃ3ដកត្រួតត្រងពធัวសំដែងទៅហើយបាសកបាសិកាយើងទំនប់ម្រងបច្ច័យ4ទៅស្ដាប់ពធัวទៅប្រតិបត្តិទៅកម្ចាត់បងលោភៈទុសៈមោហៈនៅក្នុងចិត្តសន្តានអញ្ចឹងនឹងគឺជាសម្មាទិ ថេបើព្រាមដែលជាតីតមិត្តសម្លាញ់របស់ព្រះអនន្តនេះហ្នឹងហើយសក្តិព្រាមគឺគាត់សម្គាល់ថាមូទឹកបរិសុទ្ធណាវាមានអតិថិអញ្ចឹងព្រះអនន្តបានជ្រាបដឹងអំពី មិឆាទិដ្ឋិច្បាស់អំពីសមាទិដ្ឋិ ក៏មានករណាកើតឡើងកុំឲ្យមិត្តសម្លាញ់ចាស់នឹងនាំគ្នា ទៅពេញណែនត្រៀបត្រាក្នុងនរកទោសបោះទិដ្ឋិធ្ងន់ធ្លាក់នរកអើទៀតមុំមុំតេឆានទៀតការដែលប្រកាន់អីអីចឹងចឹងដូចថាប្រកាន់ទឹកនឹងបរិសុទ្ធអីអីហ្នឹងអូអានឹងងាប់ទៅកើតត្រីស្រួលណាស់ណាកើតដើកើតក្តាមកើតខ្យងមកអំពីវាជាប់នឹងទឹកហើយវាដោយមិឆាទិដ្ឋិ ដោយសម្គាល់ថាទឹកនឹងអាចលាងបាបបានវាជាការយល់ខុសព្រោះបាបជានាមធម៌ក្នុងចិត្តមានតែបុណ្យទេដែលអាចលាងបាបបានដោយពុទ្ធបរិស័ទយើងធ្វើបុណ្យនេះអានឹងឯងគឺថាលាងបាបដោយសារបុណ្យហ្នឹងហ្នឹងឯងនៅពេលដែលយើងក្តៅស្អុះយើងងូតទឹកចឹងទៅសម្លៀកបំពាក់ប្រឡាក់យើងបោកគក់ដោយទឹកនឹងចឹងទៅប៉ុនហ្នឹងគឺលៀងជំរះសណ្ដាននៃចិត្តរបស់យើងរឿយរឿយដោះខាត់រឿយរឿយចឹងទៅរហូតសម្រាប់លោកកតរៈធัวទៅគឺ ព្រះអង្គទ្រង់សម្ដែងថាអត់ចាំបាច់ទៅទឹកខ្លួនអីទេព្រះរាមាវភាព្រះអង្គទ្រង់ទទួល សំណូមពរព្រះអនន្តដាច់យាងទៅ ប្រោសព្រាមនឹងសាកសួរទៅ ព្រាមនឹងថាងូតទឹកនឹងស្អាតព្រោះធ្វើបាបពេលថ្ងៃងូតទឹកពេលល្ងាចដល់ធ្វើបាបពេលយប់ព្រឹកឡើងងូតទឹកអីអីចឹងទៅជាការយល់ខុសអញ្ចឹងចឹងយើងសំណាងណាកើតមកយើងបានជួបនឹងពុទ្ធសាសនា យើងខំប្រឹងបំពេញបុណ្យកុសលដើម្បីកម្ចាត់បងបាបនៅក្នុងចិត្តសន្តានអញ្ចឹងទៅប៉ុន្តែវានៅបាបដែលជាអនុស័យយើងត្រូវអប់រំចិត្តដល់សមថវិបស្សនា សម្រាប់លោកកតរៈពេលណាបានវាលះអនុស័យហ្នឹងហើយតែលះអនុស័យអ្វីអ្វីដែលធ្លាប់តែកើតពីកិលេសកើតពីកម្មហ្នឹងវាលែងកើតអាហ្នឹងឯងតែការដែលមិនកើតហ្នឹងគឺជាព្រះនិព្វាន ដែលជាទីពឹង ដែលមិនមានជាតិមិនមានជារាមរណៈហ្នឹងឯងតែ ចឹងព្រះដែលមានប្រភេទព្រះអង្គទ្រង់សំដែងធម្មោរៈអតោចឹងណាគឺអ្វីដែលដែលថ្លាស្អាតហ្នឹងគឺការប្រព្រឹត្តធัวធัวហ្នឹងចឹងហ្នឹងឯងថ្លាស្អាតមិនកកល្អក់ទៅនោះទេចឹងអណាវិលោគឺអត់មានកកល្អក់ទេ ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងគឺ ថាចុះទៅកាន់អរិយមេអង្គ8 គឺថាដោយសារមានសិលជាកំពង់ហ្នឹងគឺថាចុះទៅកាន់ព្រះនិព្វានហ្នឹងតែម្ដងទាំងសីលៈតិដ្ឋោហ្នឹងគឺថាមានសិលជាកំពង់នឹងឯងហើយក្នុងការដែលងូតទឹកនៅក្នុងកំពង់ដែល មានសិលទៅហ្នឹងគឺថាអត់ទៅទឹកខ្លួនទេក៏អត់ទៅទឹកខ្លួនទេអណាលកតាកតាហ្នឹងវាអត្តភាពហ្នឹងកតៈហ្នឹងដូចជា កតៈពោតេ តិសធិរៈអីហ្នឹងមានមានអត្តភាពនឹងឯងកើតតំបៅស្អុយអីហ្នឹងលោកពនាមកតៈពោតិតែសិទ្ធិរៈអញ្ចឹងទៅអណលកតានេះគឺថារូបរាងកាយនោះវាអត់ទៅទឹកទេសនេសិ ណាតាសេណាតាអានឹងងូតតែងូតទឹកប៉ុន្តែងូតហ្នឹងងូតដោយសារកំពង់សិលវាអត់មានទៅទឹក ដោយព្រាមឯងចោះព្រឹកចោះល្ងាចឹងចឹងទៅទេអនលកតានឹងឯងហើយក៏វេតៈគុណោគឺថាជាអ្នកបាននៅមគ្គទាំងបាននៅ សោតាបតមគ្គសកតិគេមគ្គអនាគេមគ្គអរហត្តមគ្គនឹងឯងដែលព្រះអង្គសម្ដែងយថាហវេហ្នឹង គឺថានៅក្នុង នៅក្នុងការដែលត្រូវងូតទឹកហ្នឹងដែលអត់មានទៅទឹកខ្លួនទេចឹងកណាអនលកតាវតរន្តិបារន្តិហ្នឹងគឺថាបាន ឆ្លងដល់ត្រើយចឹងហ្នឹងឯងគឺដោយសារកំពុងគឺសិលហ្នឹងអញ្ចឹងគឺក្នុងព្រះសាសនានេះព្រះអង្គទ្រង់សម្ដែងអំពីកំពង់គឺសិលហើយចុះទៅដោយអំណាចអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងរមែង តរន្តិបារន្តិបានឆ្លងដល់ត្រើយទាំងក្នុងការដែលបានងូតទឹកណានៅក្នុងកំពង់គឺសិលចាំកណាដែលលៀងជំរះនៅមន្ទិលសៅមងក្នុងចិត្តសន្តានរបស់ខ្លួន បានអញ្ចឹងពុទ្ធបរិស័ទយើងបានជ្រាបហើយទិសដៅគឺការមិនមានលោភៈទុសៈមោហៈណាលោភៈទុសៈមោហៈកាលណាបើកំចាត់ពីចិត្តសន្តាន ទៅវាអស់មានបញ្ហាអីទាំងអស់ទៀតបញ្ហា សរុបមកវាសេចក្តីទុក្ខ សេចក្តីទុកមិនមានព្រោះតែមិនមានលោភៈទុសៈមោហៈនឹងឯងអញ្ចឹងយើងឃើញជាក់ស្ដែងលោភៈទុសៈមោហៈនឹងវាមាននៅក្នុងចិត្តសន្តានរបស់យើងប៉ុន្តែធัวប្រព្រឹត្តទៅដើម្បីលះលោភៈទុសៈមោហៈនឹងមានទៀតកណាយើងឃើញពាក្យថាបញ្ញៈហ្នឹងបញ្ញៈបញ្ញៈបញ្ញករាគឺថាជាអ្នកធ្វើបន់ហ្នឹងគឺលះបង់លោភៈទុសៈមោហៈហ្នឹងឯងណា ពាក្យថាបញ្ញាហ្នឹងគឺជាធម្មជាតិលៀងជំរះនៅមន្ទិលសៅម៉ងក្នុងសន្តានហ្នឹងឯងទោះជាយើងក្តៅកាយប៉ុន្តែចិត្តតិចឲ្យតែចិត្តហ្នឹងមានសមាធិធិចិត្តមានសទ្ធា ចិត្តមានទីក្តីជ្រះថ្លាជួបជុំគ្នា មានមេត្តាចិត្តរាប់រួចគ្នាឲ្យតម្លៃត្រង់សេចក្តីល្អដល់គ្នាមានសទ្ធា មានសិលហ្នឹងយើងយើងកុំកុំចង់បាន100% នឹងឯងតែយើងចង់បាន100%វាមានអាកន្លែងអត់ត្រូវចិត្តយើងទៅយើងចិត្តតែនឹកឃើញអារឿងអត់ត្រូវអត់ត្រូវហ្នឹងពីព្រោះមនុស្សយើងច្រើនតែវិនិច្ឆ័យលំអៀងទៅតាមការស្រឡាញ់ស្អប់របស់ខ្លួនហ្នឹងតែបានជាស្អប់ហើយវាចិត្តតែចាប់យកអាកន្លែងខុសហ្នឹងអញ្ចឹងយើងអត់មានទីក្តីសុខទេអញ្ចឹងឯងដូច្នេះយើងត្រូវប្រតិបត្តិយ៉ាងនេះគឺថាយើងរាប់រកគ្នាត្រង់កន្លែងល្អល្អចឹងសរសើរគ្នាលើកតម្កើងគ្នាទៅ អាកន្លែងណា វាអត់ត្រូវទេ យើងឲ្យអភ័យទៅនឹងឯងហើយនាំគ្នាស្ដាប់ ពធัวទៅយើងនឹងដឹងខ្លួនណាកន្លែងណាអត់ត្រូវហ្នឹងហើយនឹងប្រតិបត្តិលះបង់ទោសកំហុសហ្នឹងដោយការយល់ត្រូវទៅ យើងក៏មិនសម្បូរបែបអីសត្វតែត្រូវអីទៅឲ្យអ្នកដតីទេនឹងឯងព្រោះវានៅលោភៈទុសៈមោហៈវានៅ ចរិតអធ្យាស្រ័យរបស់យើង ជាធម្មតាអញ្ចឹងគឺយើងត្រូវឲ្យអភ័យដោយបញ្ញា ចំពោះបាបអកុសលទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដតី នឹងតលើយើងអប់រំបញ្ញាបានយើងដឹងថា គួរឲ្យមេត្តាករុណាដល់គ្នាទៅវិញពីព្រោះអត់មាននរណា បង្កើតកិលេសឲ្យខ្លួនឯងទេអត់មាននរណាទៅបង្កើតសេចក្តីសៅមកឲ្យខ្លួនឯងទេអានេះវាជាទោសប្រចាំវត្តដាក់ហ្នឹងវាមានអញ្ចឹងបើដូចយើងលេចសំពៅទាំងអស់គ្នាអញ្ចឹងយើងទៅបន្ទោសនរណាបង្កើតខ្យល់ព្យុះនរណាទៅបង្កើតទឹកសមុទ្រអត់ទេបានប្រទេសក្តារបានអីចែកគ្នាតោងទៅហែលរកកោះរត្រៃអញ្ចឹងទៅយ៉ាងណាមិញខ្យល់ព្យុះអាសមុទ្រ អីអីទឹកលិចអីលងអីអីហ្នឹងវាអត់មានអ្នកណាធ្វើឲ្យអ្នកណាបើអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេវាជារឿងវត្តសង្សារប៉ុន្តែសំណាងដែលយើងបានជួបពធយើងបានសិក្សាពធយើងបានដឹងពីខន្ធធាតអាយតនៈទៅយោនិសោមអ្នកចការៈទៅកំណត់ឃើញថាអ្វីដែលកើតពីបច្ច័យហ្នឹងយើងអត់ចាប់យកមកធ្វើខ្លួនយើងទេអានេះជាការសាងក្បូនទៅរកព្រះនិព្វានណាទៀតអរិយមគ្គកាលណាបើយើងដឹងថាអូយើងចេះតែទៅចាប់យកមកធ្វើខ្លួនយើងដោយបដាចារានៅពេលវិកលចរិត រិតឈួតទៅយកដុំឈើមកធ្វើកូនអានឹងឯងយើងនេះវាចេះតែចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនយើងនេះដល់តែយើងបានដឹងទៅដឹងទៅដោយវិបស្សនាទៅយើងដាក់ចុះហ្នឹងឯងអ្វីដែលកើតពីបច្ច័យវាជាផលនៃបច្ច័យវាប្រព្រឹត្តទៅដោយសង្ខារធัวធម្មតាធัวអស់ទៅសូន្យទៅអតីតាធម្មាអីចឹងស្រេចតែយើងមិនចាប់យកមកធ្វើជាខ្លួនយើងនេះឯងជាផ្លូវនៃសេចក្តីបរិសុទ្ធទាំងសូ ខ្លួនឯងជាមួយនឹងសច្ចធម៌ទេគាត់ណាលទ្ធិសាសនារតីហ្នឹងគឺ អត់បានស្ដាប់ពធัวគឺនៅជាបឋិជនប្រចាំវត្តដាក់ហ្នឹងចឹងតែតម្រងចឹងក៏ណាហើយក្រៃលែងណាស់ទៅលោកកន្តរៈនរៈហ្នឹងគឺថាគឺដូចចាំដូចជាយាមអីចឹងគឺថានៅ ក្នុងវត្តសង្សារហ្នឹងឯងឯងចឹងទៅដោយសារតែប្រកម្មនៅអត្តភាពដែលកម្មជាបច្ច័យឲ្យកើតហើយហ្នឹងអត្តភាពអីអត្តភាពអីហ្នឹងវាមានអតិថិជាប់ទៅ ជាមួយហ្នឹងគឺថាអាស្រ័យអត្តភាពណាក៏ប្រកម្មអត្តភាពហ្នឹងយកមកធ្វើជាតួខ្លួនឯងចឹងទៅឥឡូវនៅ ជាមនុស្ស ណាយើងចាំតែយើងជាមនុស្សណាសំបីតែអស់ជីវិតទៅជាចៃទៅប្រកម្មតែខ្លួនឯងហ្នឹងទៅជាចៃហ្នឹងមើលមើលខ្លួនតូចតែមួយហ្នឹងវាមានវិញ្ញាណដល់ទៅសេចក្តីប្រកម្មតែកំយកចៃវរខ្ញុំកណាណាចឹងទៅទៀតហើយមើលមើលនៅជាចៃនៅចាំបោះអញបោះអញចឹងទៅវា ធំធេងណាស់ការហួងហែងអ្វីអ្វីជារបស់ខ្លួនឯងហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងខំប្រឹងណាឲ្យដឹងថាអត្តាទូខ្លួនយើងអត់មានយើងខំប្រឹងឲ្យ បានក្នុងជាតិហ្នឹងគឺការវិន័យព្រាត់ប្រាសប្រែប្រួលបាត់បង់អ្វីអ្វីយើង ឆ្លងកាត់មកគឺយើងកាត់បន្ថយនៅការប្រកាន់ហួងហែកហ្នឹងណាព្រាត់ប្រាសប្រពន្ធហ្នឹងហើយគឺ វាមានស្អីដែលថានៅជាមួយយើងដោយសពគ្រប់គឺអត់មានទេយើងក៏ព្រមឲ្យអ្វីអ្វីកន្លងទៅអ្វីអ្វីបាត់បង់ទៅអ្វីអ្វីវិនិច្ឆ័យទៅណាអានេះដោយសារយើង មិនទាន់ចាកលោកនឹង ទៅតែប៉ុណ្្នឹងទេនៅរស់នឹងឯងអញ្ចឹង គឺកុំឲ្យការរស់នឹងត្រឡប់ ជាហួងហែងអ្វីអ្វីដតីដតីនាំឲ្យខាតក្នុងការរស់នៅនឹងអញ្ចឹងគឺយើងយកការរស់នេះកំណត់ដឹងនៅអ្វីដែល ជាអត្តភាពរបស់យើងនេះឲ្យ ដឹងតាមសេចក្តីពិតណាយើងត្រូវភាវនាចម្រើនមរណសតិហើយនឹងការព្រាត់ប្រាសនឹង បើយើងស្លាប់បាត់ទៅហើយគឺអ្វីអ្វីក៏វាអត់មាន នៅ ក្នុងការដែលយើងគ្រប់គ្រងហួងហែងទេឥឡូវបានជានៅ រស់ហើយរស់នៅដោយការមិនហួងហែងចឹងទៅចាយើងមិនមែនកាត់បានទាំងអស់អីទេប៉ុន្តែត្រូវតែមានមរណសតិហ្នឹងដើម្បីរៀនលះរៀនកាត់ហ្នឹងបើយើងស្លាប់បាត់ទៅហើយមកនៅហួងហែងអីកូនអីចៅអីសម្បត្តិអីប៉ុន្តែឥឡូវបានជានៅរស់ហើយហ្នឹងគឺរស់ រៀនរស់ដើម្បីអប់រំចម្រើនបញ្ញាហើយបានដឹងថារូបធัวជាធាតមិនដឹង ដោយសាកសពអញ្ចឹងណាឥឡូវនៅរស់មែនប៉ុន្តែរូបកាយដោយសាកសពហើយនៅតែវិញ្ញាណទេអញ្ចឹងអប់រំអរូបកម្មដ្ឋាននឹងឲ្យដឹងថារាល់ពេលដែលដឹងអារម្មណ៍នឹងដឹងរឿងអីរឿងអីរឿងអីកុំរវល់តែទៅចំណែននឹងគេទេវតាក៏ដោយ ប្រអិនប្រព្រំក៏ដោយមហាសេដ្ឋីក៏ដោយ មានអីបានអីហ្នឹងគឺមានតែវិញ្ញាណដឹងអារម្មណ៍ទេឥឡូវហ្នឹងគឺថាមិនចាំបាច់យើងទៅចំណែកនឹងអ្នកដតីបានអីទេឲ្យតែដឹងថាវិញ្ញាណដែលកំពុងប្រកាសនេះដែលដឹងអារម្មណ៍អីដឹងរឿងអីហ្នឹងឲ្យឲ្យឃើញថាមិនមែនជាអត្តាទូខ្លួនយើង នឹងឯងអានេះបានយើងរស់នៅនឹងមានប្រយោជន៍ដល់ក្រៃលែងទាំងមួយថ្ងៃមួយថ្ងៃហ្នឹងគឺអមោខំតាសជីវិតាំងណានឹងឯងជីវិតនៃបុគ្គលដែលជាអ្នកមានសទ្ធា ក្នុងព្រះតថាគតមិនកម្រើកញាប់ញួរហ្នឹងយសៈ សទ្ធាតថាគតេអចលាសពតិថេតាហ្នឹងគឺថាអមោខំតសជីវិតាំងណាជីវិតនៃបុគ្គលនោះមិនជាមោខៈទេចឹងកណាសីលញ្ចយសកលយានังអរិយកន្តាំងប្រសង្សតាំងហ្នឹងគឺថាព្រះអរិយបុគ្គលសរសើរកលយានសិលនៃបុគ្គលនោះឯងចឹងកណាសង្ខេបសាតោយសត្ថិហ្នឹងគឺថា សេចក្តីជ្រះថ្លាដែលបុគ្គលនឹងមាន នៅ ក្នុងប្រសងនឹងវិជុភូតញ្ចៈទេសនាំងជាអ្នកឃើញត្រូវតែឃើញអ្វីអ្វីទៅ តាមសេចក្តីពិតអានឹងហៅថាឃើញត្រូវ សមាទិដ្ឋិដែល អប់រំក្នុងវិបស្សនាទេណា គឺមិនមែនឃើញត្រូវតាមអ្នកណាទេមិនមែនឃើញ ត្រូវតតគ្នាទេមិនមែនជាគំនិតខ្លួនឯងទេ គឺត្រូវទៅតាមអ្វីដែលបាន ប្រកាសឡើង ជាបរមត្តសច្ចៈនឹងឯងអញ្ចឹងគឺសកទេវរាជពោលប្ររពចំពោះសពពុទ្ធកតថៈដែលបានសម្រេចមគ្គផលទៅកើតឋានតាវតឹងនឹងអតលិតតោតេតាំងអាហោគឺអ្នកប្រាជ្ញលោក ពោលនៅជីវិតរបស់បុគ្គលហ្នឹងមិនមែនក្រខ្សត់ទេចឹងអមោខាំងតាសជីវិតាំងនឹងឯងចឹងអញ្ចឹងបានតកៈទេវរាជរំលឹកពីតាស្មាសធញ្ញសីលញ្ចប្រសាទញ្ញសម្មាទេសនាំងណាអនុ យុញជេថាមេទេវីសារាំងពុទ្ធាអ្នកសាសនន្តិហ្នឹងចឹងបុគ្គលដែលជាអ្នកមានការនឹករលឹកសរាំងហ្នឹងសរាំងគឺពុទ្ធាំងសរណង្ឃិឆាមិធម្មាំងសរណង្ឃិឆាមិសង្ឃាំងសរណង្ឃិឆាមិនឹករលឹកដល់ពាក្យទូមាន ព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធគឺកប3ជាអ្នកប្រឹងប្រែងចឹង ណាប្រឹងប្រែងប្រកបក្តីជាយាមហើយបានសម្រេចនៅក្នុងគុណធម៌4យ៉ាងហ្នឹងមួយ គឺថាមានសទ្ធា ក្នុងព្រះតថាគតទី2គឺជាអ្នកមានមានសិលល្អហើយនឹងទី3ជ្រះថ្លាក្នុងប្រសង់ហើយនឹងទី4នេះគឺជាអ្នក ឃើញត្រូវ ទៅតាមសេចក្តីពិតនឹងឯងចឹងចឹងសូមអរគុណបងធម្មអាចារ្យបានហ្នឹងហើយប្រម៉ែប្រមូលសេចក្តីនៃពធហើយបានកាសអានប្រាក់អីច្រើនច្រើនដោយងាកមិញអីនៅវត្តពៅមាសហើយហ្នឹងក៏ច្រើនពុទ្ធបរិស័ទបុជាពធ ប៉ុណ្ណាហើយបានទុកដាក់ចៃ4ប្រសងអីអីចឹងទៅប៉ុណ្ណាយើងចង់ចាំខ្លឹមសារសំខាន់នៅក្នុងពុទ្ធសាសនាតកតងទៅនឹងធัวប្រតិបត្តិកណាកាលណាបើយើងខ្វះ ការរលឹកដឹងខ្វះសម្បជញ្ញៈគឺយើងត្រូវកើតទុកភ្លាមភ្លាមតាន់ពេលដែលយើងគិតនឹងឯងទៅដូចយើងគិតថាអ្នកដតីនឹងនិយាយអីថាអីចឹងទៅឬអកប្បកិរិយាអីចឹងទៅ ធ្វើឲ្យយើងកើតទុកណាហ្នឹងឯង យើងសិតតែធ្លាប់កើតទុកដោយសារពាក្យសម្ដីអ្នកដតីហើយយ៉ាងហោចណាក៏កើតទុកនឹងឪពុកម្ដាយស្ដីឲ្យដែរណានៅពីក្មេងៗអីហ្នឹងគឺវាមានគំនិតប្រឆាំងនឹងគាត់អាហ្នឹងណាហ្នឹងឯងយើងវាមិនតាន់បានជ្រាបគុណតែមានគំនិតប្រឆាំងទៅសំបីតែម៉ែឪស្ដីឲ្យហ្នឹងក៏ក៏មុខកម្ៅដាក់វិញដែរកើតទុក អីចឹងទៅដែរហ្នឹងឯងប៉ុន្តែបើយើងជាកូនល្អបានចេះដឹងទៅម៉ែឪហើយហ្នឹងមុខកម្ៅស្ដីថាអីមកពីណាពីណាអីចឹងទៅ គឺយើងស្មើធម្មតា ដឹងតែគាត់តែប៉ុណ្ណឹងគាត់ជួនកាលខ្វល់ពីនេយមកអីចឹងទៅមិនខ្វល់រឿងអីណាណីខ្វល់នឹងរឿងយើងរឿងអីចឹងទៅ ហួងហែងចឹងទៅ យើង ជួយសម្រួល ហ្នឹងឯងចិត្តគាត់បើថាគាត់លំងលមោកស្ដីថាយមកនៅហៀមហៀមទៅធ្វើអីធ្វើអីចឹងទៅបន្តិចទៅគាត់ក៏បាត់ហើយជាមួយកូនចៅពុកម្ដាយគាត់មិនប្រយ័ត្នខ្លួនគាត់អីជាមួយកូនចៅទេគាត់អាចប្រយ័ត្នកណាប៉ុន្តែជីវិតយើងគឺច្រើនភពច្រើនជាតិកំណើតមកទាំង ចឹងគ្រាន់តែឲ្យយើងបានជ្រាបដឹងថា យើងតែងតែគិតថា យើងកើតទុកដោយសារពាក្យសម្ដីឬក៏អកប្បកិរិយាអ្នកដតីតាមពិត យើងកើតទុកមកពីយើងគិតខ្លួនឯងទេអាហ្នឹងឲ្យយើងយល់ប៉ុណ្ណារាល់ពេលដែលយើងកើតទុកអត់មានរឿងអ្នកដតីមក ធ្វើឲ្យយើងកើតទុកត្រង់ត្រង់ទៅទេ បើយើងមិនបានគិតឲ្យកើតទុកទេនោះអញ្ចឹងអាការគិតឲ្យមានសេចក្តីសុខហ្នឹងមានទាំងតាមរយៈនៃពធគណាហើយបើតាមតែគណិតគិតឲ្យកើតទុកហ្នឹងដោយព្រាមបន្តបន្តមកបច្ចនិកសាតព្រាមហ្នឹងគណា អាហ្នឹងមើលមើលសំបីតែជាមួយព្រះរាមាពុភៈហ្នឹងក៏គាត់ចេះគិតឲ្យកើតទុកដែរជាមួយព្រះពុទ្ធអង្គហ្នឹងគាត់គិតប្រឆាំងគិតបទុះគិតតោះជាមួយនឹងព្រះពុទ្ធដែរចាំបាច់និយាយអីមកមនុស្សធម្មតាធម្មតាដតីនោះចឹងមើលបល័យខាងដើមអថខោ បច្ចនិកសាតោព្រាមណោយេនភគវេតេនុបសង្កមិឧបសង្កមិធ្វាភគវន្តੰចកមន្តੰអនុចកមាណាហោភគវន្តੰអេតតវោចភណោសមណោធម្មន្តិហ្នឹងឯងគាត់ពោលអញ្ចឹងគាត់ដើរទៅតាមព្រះរាមាពុភាព្រះអង្គទ្រង់គង់នៅសាវត្ថីដើរតាមក្រោយព្រះរាមាពុភាអញ្ចឹងទៅគណៈចកមន្តੰអនុ ចាំងកមាណោហ្នឹងណាចំណែកព្រះអង្គទ្រង់យាងជាងក្រំហ្នឹងក៏ដើរតាមក្រោយព្រះអង្គទៅភិកវន្តាំងអេតតវោចៈដែលសូមឲ្យព្រះរាមាពិភាកហ្នឹងព្រះអង្គទ្រង់ថាសំដែងឲ្យពោលដោយពាក្យរបស់គាត់ថាភណោសមណៈធម្មន្តិសមណៈណាពោលធัวមកណាថាអញ្ចឹងពាក្យពាក្យកាត់កបិតកបៃអញ្ចឹងណា ហ្នឹងឯងភណៈហ្នឹងពោលធម្មអន្តៈធម្មងហ្នឹងអីភណៈសមណៈធម្មអន្តៈសមណៈពោលធัวមកគាត់ថាឲ្យតែព្រះអង្គពោលអីថាអីគឺគាត់ប្រឆាំងទៅតែហ្មងគាត់ប្រកែរឿងមូលបកាច់ប្រឆាំងបន្ទុះតោះចាប់កំហុសថាម៉េចក៏ឲ្យខុសដែរហ្នឹងឯង ហើយដល់ទៅ ព្រះតមានពភៈព្រះអង្គទ្រង់ជ្រាបរយៈចិត្តរបស់គាត់ដោយដោយកែមនីនៅនឹងបាបប្រហោះព្រះអង្គអញ្ចឹងគឺថាជ្រាបច្បាស់ណាហ្នឹងឯងចឹងគឺឃើញឧបនិស្ស័យរបស់ព្រាមនឹងត្រូវជ្រះថ្លានឹងព្រះអង្គនឹងយ៉ាងណា សរសើរពធัวហ្នឹងគឺពធัวអីដែលគាត់ស្ដាប់បានហើយសុំដល់បរតនត្រ័យហ្នឹងអញ្ចឹងព្រះអង្គទ្រង់ជ្រាប ច្បាស់ព្រះអង្គក៏សម្ដែងអង្គថាអ្នកបច្ចនិកសាទេអ្នកសុវិជានាងសុភាសិតាំងឧបកិលិតថាចិត្តទេអ្នក ឧបកិលេសដែរណាឧបកិលេសឧបកិលដ្ឋៈចិត្តថេនៈសារំភៈពហុតេនៈវាគឺព្រះអង្គត្រាស់ថាអ្នកនេះអ្នកបច្ចនិកសាតេនៈហ្នឹងបើនិយាយថាឈ្មោះឈ្មោះគាត់បច្ចនិកសាតព្រាមហ្នឹងប៉ុន្តែឈ្មោះហ្នឹងហៅទៅតាម ចរិយារបស់គាត់ពីមុនហ្នឹងបច្ចនិកៈហ្នឹងប្រែមកថាសត្រូវអាហ្នឹងចឹងហ្នឹងហើយឬក៏វាវាបញ្ច្រាស់ណាវាបញ្ច្រាស់វាផ្ទុយវាដំណោះវាតោះវាបរិសេធទៅតាមនឹងចឹងទៅអាសាតៈហ្នឹងត្រេកអរចឹងវាថាគាត់ត្រេកអរដើម្បីនឹងធ្វើជាសត្រូវជាមួយព្រះអង្គហ្នឹងឯង ចឹងទៅបានព្រះអង្គត្រាស់ពាក្យហ្នឹងវាយើងប្រែយកសេចក្តីនៃពធัวមកក្នុងបៃដកខ្មែរយើងហៅឈ្មោះព្រាមហ្នឹងប៉ុន្តែបើសេចក្តីគឺត្រង់ដែលថា បុគ្គលណាដែលត្រេកអរគឺណាធ្វើខ្លួនជាសត្រូវគឺណាត្រេកអរនឹងធ្វើជាសត្រូវនឹងឯងដល់ដល់តថាគតហ្នឹងណាហ្នឹងឯង បច្ចនិកសាទេនៈហ្នឹងហើយណាឧបកិលេសថេនៈចិត្តទេនៈនេះឧបកិលេសណាឧបកិលេសឧបកិលេដ្ឋចិត្តទេនៈណាឧបកិលេដ្ឋចិត្តទេនៈណាឧបកិលេដ្ឋចិត្តទេនៈសារំភៈពហុទេនៈចៈណាសារំភៈពហុទេនៈចៈណាហ្នឹងឯងគឺបូកគ្នាទាំងគឺ ទាំងដែលចិត្តហ្នឹងក៏សៅមកណាត្រេកអរធ្វើជាសត្រូវជាមួយនឹងព្រះអង្គហើយចិត្តនឹងវាសៅមកទៅដោយកិលេសហើយវាច្រើនទៅដោយអាសារម្មភៈបណ្ណបជេញអានឹងគំនិតបណ្ណបជេញចង់យកឈ្នះហ្នឹងឯងគឺតែភណៈសាមណៈធម្មន្តេសាមណៈ ណាពោលធัวមកណាហ្នឹងឯងឲ្យតែព្រះអង្គថាម៉េចគឺគាត់បរិស័ទគាត់ប្រឆាំងគាត់ទាស់ទៅហើយព្រះអង្គសំដែងព្រះអង្គសំដែងធัวហ្នឹងណាហ្នឹងឯងអ្នកបច្ចនិកសាតេនៈឧបកិលដ្ឋៈចិត្តេនៈសារម្មភៈ ណាសារម្មភៈណាពហុតេនចៈនេះហ្នឹងឯងគឺអាសភាពបែបហ្នឹងបានយើងប្រែអ្នកហើយនឹងសោសោវិជានាងសុភាសិតាំងនេះហ្នឹងឯងអ្នកហ្នឹងគឺ បានដីថាបរិស័យបរិស័យត្រង់ដែលថាបានដឹង នៅភាសិតដោយងាយណាគឺអ្នកគេណានឹងឯងបានដូចថាមិនងាយបានដឹងនៅពាក្យជាសភាសិតទេមិនមែនដឹងពាក្យជាសភាសិតបានទៅ ដោយងាយទេកាលណាបើវាមានបច្ចនិកសាទេនៈដោយអំណាចនៃណាភាពនៃខ្លួនឯងដែលត្រេកអរធ្វើជាសត្រូវនឹង ហើយមានចិត្តសៅម៉ងហើយច្រើនទៅដោយការប្រណាំងប្រជែងហ្នឹងឧបកិលដ្ឋៈចិត្តតេនៈសារំភៈពហុតេនៈចៈហ្នឹងគឺអ្នកសុវិជាណាំងភាសិតាំងណាហ្នឹងឯងគឺមិនមិនมันអាចនឹងដឹង នៅ ពាក្យជាសភាសិតបានដោយងាយទេគាត់ណាលុះត្រាតែយោចៈ ណាយោចវិន័យយៈសារំភាំងបកុលណាដែលកំចាត់បងនៅអាសារំភៈអាគណិតគិតប៉ុណ្ណឹងប្រជែងគិតប៉ុណ្ណឹងប្រជែងអ្នកដីកើតຕົកខ្លួនឯងទៅណានឹងឯងចឹងយើងមកប្រឆាំងជាមួយនឹងកិលេសក្នុងចិត្តរបស់យើងវិញនឹងឯងណា ធ្វើអីនិយាយអីអ្នកណាមានអីអ្នកណាបានអីអ្នកណាមិនអាមិនយ៉ាងណារឿងអ្នកដតីយើងអត់ហួងហែងបានទេពីព្រោះវាមានបច្ច័យត្រឹមត្រូវបានកើតឡើងឲ្យតែយើងកំចាត់បងនៅអាសកាយតិថិប្រកម្មថាមានខ្លួនយើងក្នុងโลกនេះទៅបញ្ញាបញ្ញាប់ទាំងហែព្រះអង្គទៅព្រះនិព្វានអត់មានមករវល់ហួងហែងអ្នកដតីអីទេហ្នឹងយោចៈវិន័យយៈ សារំភាំងដែលបកុលឯណាដែលកំចាត់បងនៅសារំភៈហ្នឹងទៅ អបសាទទាញចចេតសោណា នឹងឯងគឺចាក់នឹងផងណាអបសាតិហើយចាក់នេះចេតសោហ្នឹងក្នុងហ្នឹងវាត្រូវយកវិន័យៈហ្នឹងមកផងដែរចឹងនឹងឯងកំចាត់បង នៅអបសាតិគឺការដែលមិនត្រេកអរនេះអាចិត្តដែលមិនត្រេកអរហ្នឹងជាមួយគ្នានឹងអាសារម្មភៈហ្នឹងត្រូវវិន័យៈត្រូវកំចាត់បងណាយកចៈវិន័យៈសារម្មភៈអបសាតិអញ្ចចេតសោហ្នឹងហើយអខេតាំងបដិនិសច្ចៈ ណាបដិនិសច្ចៈហ្នឹងគឺលះបង់នៅអាឃាតនេះអាគណិតគណិតដែលប្រព្រឹត្តទៅដោយតោសៈនេះដោយ ការស្អប់នេះអាឃាតនេះនឹងឯងត្រូវកំចាត់បង់បដិនិសច្ចៈហ្នឹងំចាត់បងអាឃាតនឹងសៈជេសៈវេមានលេខយោងលោកដាក់ សាក់វេមកដែរណាហ្នឹងឯងអាហ្នឹងប្រែថាអាហ្នឹងដូចយើងសាក់វេអីអីមានច្រើនពុទ្ធភាសិតណាសាក់វេការសាវៈមរហតិអញ្ចឹងទៅបុគ្គលនោះគួរដល់សម្ពុតការសាវៈអីអញ្ចឹងទៅហ្នឹងឯងហ្នឹងគឺក្នុងទីនេះក្នុងបល័យបៃដកលោកសជេហ្នឹងលោកដាក់លេខយោងមកដែរក្នុងព្រះអដ្ឋាអីសវេអញ្ចឹងទៅគឺបានដីថាបុគ្គលនោះឯងទៅ ដឹងនៅសភាស សិតបានសវេជាញាសភាសតន្តេគឺថាតលតែបកុលនឹងឯងបានកំចាត់បងវិន័យហ្នឹងណាកំចាត់បងមួយសារំភៈហើយនឹងអបសាទទាំងអបសាទទាំងហើយនឹងចេតសោហ្នឹងវាទៅជាអបសាទទាំងចៈហ្នឹងគឺចៈហ្នឹងដើម្បីដើម្បីនឹងជាមួយនឹងអាសារំភៈហ្នឹងហើយយកវិន័យហ្នឹង មកកំចាត់បងសារម្មភៈហើយនឹងកំចាត់បងនៅអបសាទៈនេះអបសាទៈ បានទៅជាអបសាទទាំងចៈចេតសោហ្នឹងអាចិត្តដែលមិនត្រេកអរហ្នឹងណាចិត្តមិនត្រេកអរនឹងពាក្យជាសភាសិតចិត្តដែលមិនត្រេកអរនឹងគុណរបស់ព្រះអង្គហ្នឹងត្រូវកំចាត់បងអានឹងចេញទៅតោះអីជាមួយអ្នកអតីអីចឹងចឹងចឹងអីនេះសំបីព្រះដ៏មានពភៈនេះអត់ត្រេកអរនឹងការត្រាស់ដឹងរបស់ព្រះអង្គណាចឹងតើតែកំចាត់បងអាចិត្តដែលមិនត្រេកអរហ្នឹងហើយអខិតតាំង បដិនិសច្ចៈត្រូវរលាស់ចោលនៅ អាឃាត នឹងទៅទៀតអានឹងបុគ្គលនោះឯងទៅអាចដឹងនៅ ពាក្យជាសភាសិតបានឃើញទេព្រះអង្គអត់មានសំដែងធัวអីដតីគឺសំដែងតម្រូវទៅតាមអធិស្ស្រ័យរបស់គាត់ហ្នឹងថាឲ្យព្រះអង្គសំដែងធัวអានឹងសម្រាយសម្រាយមកណាសាមណៈពលធัวមកបានព្រះអង្គសំដែងថាណែធัวណាធัวពាក្យដែលជាសភាសិតហ្នឹងណាគឺมันអាច ចេះតែណាណាក៏ស្ដាប់ទៅដឹងណាណាក៏ស្ដាប់ទៅ ដឹងទេ ពាក្យជាសុភាសិតហ្នឹងព្រាមឯងឲ្យតថាគតពលធัวព្រាមឯងហ្នឹងបើនៅត្រេកអរធ្វើជាសត្រូវនឹងតថាគតណាមានចិត្តសៅมองជ្រោកជ្រាកទៅដោយកិលេសហ្នឹងណាព្រាមឯងហ្នឹងមិនអាចស្ដាប់ពាក្យជាសុភាសិតបានទេនៅមានគំនិតបណ្ណាំងប្រជែងអញ្ចឹងហ៎ ព្រាមឯងចង់ស្ដាប់ធัวពីរោះហ៎ចង់ស្ដាប់ធัวឲ្យបានយល់ចង់បានចេះដឹងហ៎ដល់តែព្រាមឯងហ្នឹងវិន័យយៈកំចាត់បងអាគណិតបណ្ណប្រជែងទៅ អាចិត្តដែលមិនត្រេកអរនឹងគេហ្នឹងទៅហើយនឹងអានេះអាឃាតនេះអាឃាតជាបាតក្នុងចិត្តនេះរលាស់ចោលទៅ អានឹង ទៅព្រាមឯងអាចបានចេះដឹងនៅពាក្យជាសុភាសិតទៅបានប៉ុណ្ណឹងក៏ស្ដាប់បានចឹងគាត់ថាត្រូវអូត្រូវច្បាស់ណាស់ព្រះអង្គព្រឺច្បាស់ណាស់សូមដល់ពុទ្ធពធព្រះសង្ឃចឹងទៅទាំងសូមពុទ្ធបរិស័ទញាតិញោមចិត្តប្រទាំងអស់បានអប់រំចិត្តឲ្យបានល្អនៅក្នុងបវរនៃពុទ្ធសាសនាដើម្បីយើងបានដឹង ពាក្យជាសុភាសិតនៅក្នុងបត្រៃបីដកអត្តកថា គឺថាពុទ្ធាំងសរណង្កឆាមិធម្មំសរណង្កឆាមិសង្ឃំសរណង្កឆាមិខ្ញុំ ខ្ញុំសូមបានដល់នៅពុទ្ធធម៌ប្រសង់បានជ្រក់នៅក្រៅមលុបនៃប្រពុទ្ធជ្រក់នៅក្រៅមលុបនៃប្រធัวជ្រក់នៅក្រៅមលុបនៃប្រសង់ទាំងបានតិចរួចផុតចាកទុកទាំងពួង